អាមេរិកបដិញ្ញាបន្តយុទ្ធសាស្ត្រក្រោយកូរ៉េខាងជើងចេញច្បាប់នុយក្លេអ៊ែរសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រទី16ខែកញ្ញាឆ្នាំ2022នេះ បានកោតទោសគោលការណ៍នយោបាយនុយក្លេអ៊ែររបស់កូរ៉េខាងជើង ថា ជាការបង្កហេតុរឹតតែខ្លាំងនិងបង្កអស្ថិរភាព ហើយទីក្រុងវ៉ាស៊ីនតោនបដិញ្ញាបន្តការដាក់ពង្រាយ និងប្រើប្រាស់យុទ្ធសាស្ត្រដើម្បីរារាំងនិងឆ្លើយតបទៅកាន់ទីក្រុងភ្យុងយ៉ាងសេចក្តីប្រកាសរួម បន្ទាប់ពីកិច្ចប្រជុំកម្រិតអនុរដ្ឋមន្ត្រី សហរដ្ឋអាមេរិកបានរំលឹកឡើងវិញ ពីការបដិញ្ញាចិត្តរបស់អាមេរិកក្នុងការការពារកូរ៉េខាងត្បូង និងបានលើកឡើងថាការវាយប្រហារដោយនុយក្លេអ៊ែរពីសំណាក់កូរ៉េខាងជើងនឹងត្រូវជួបការឆ្លើយតបដ៏លើសលប់វិញសេចក្តីប្រកាសថ្លែងថា ប្រទេសទាំងពីរបដិញ្ញាចិត្តបន្តកិច្ចប្រឹងប្រែងដើម្បីប្រើប្រាស់ធាតុទាំងអស់នៃអំណាចជាតិប្រទេសទាំងពីរដើម្បីពង្រឹងសម្ព័ន្ធភាពអាមេរិកបានបដិញ្ញាពង្រឹងការសម្របសម្រួលជាមួយកូរ៉េខាងត្បូងដើម្បីបន្តពង្រាយនិងអនុវត្តទ្រព្យសម្បត្តិយុទ្ធសាស្ត្រនៅក្នុងតំបន់ឲ្យទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពដើម្បីរារាំងនិងឆ្លើយតបចំពោះកូរ៉េខាងជើង និងពង្រឹងសន្តិសុខក្នុងតំបន់សេចក្តីប្រកាសចង់សម្ដៅទៅលើការហ្វឹកហាត់រួមគ្នានៃយន្តហោះចម្បាំង F35A នៅក្នុងខែកក្កដានិងការដាក់ពង្រាយ នាពេលខាងមុខនៅនាវាផ្ទុកយន្តហោះវាយប្រហារ USS នៅក្នុងតំបន់ ដែល ជាការបង្ហាញ ពីការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកសូមរំលឹកថាកាលពីសប្តាហ៍មុនកូរ៉េខាងជើងបានកំណត់ជាផ្លូវការ នៅសិទ្ធក្នុងការប្រើប្រាស់ការវាយប្រហារនុយក្លេអ៊ែរដើម្បីការពារខ្លួននៅក្នុងច្បាប់ថ្មីមួយដែលមេដឹកនាំផ្ដាច់ការគីមជុងអ៊ុនបាននិយាយថាធ្វើឲ្យស្ថានភាពនុយក្លេអ៊ែររបស់ខ្លួនមិនអាចត្រឡប់វិញបាននិងហាមប្រាមការចរចារំសាយអាវុធនុយក្លេអ៊ែរក្រុមអ្នកសង្កេតការបាននិយាយថា ទីក្រុងភ្យុងយ៉ាងទំនងជាកំពុងរៀបចំបន្តសាកល្បងនុយក្លេអ៊ែរជាលើកដំបូង។ ចាប់តាំងពីឆ្នាំ2017នៅក្នុងសេចក្តីប្រកាសអាមេរិកនិងកូរ៉េខាងត្បូងអះអាងសារជាថ្មីថាការបន្តសាក់លបងនុយក្លេអ៊ែរនឹងត្រូវជួបជាមួយការឆ្លើយតបដ៏ខ្លាំងខ្លាំងហើយប្រទេសទាំងពីរត្រៀមខ្លួនសម្រាប់គ្រប់សេណារីយ៉ូដែលអាចធ្វើទៅបាន នេះបើយោងតាមប្រភពសារព័ត៌មាន Reuters ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ